បាទសូមស្វាគមន៍និងសូមជម្រាបសួរដល់បងប្អូនទាំងអស់គ្នាផងដែរដែលចូលទស្សនាវីដេអូនេះទាំងអស់គ្នាជាទីមេត្រីថ្ងៃនេះខ្ញុំមានវីដេអូមួយទៀតហើយដើម្បីចែករំលែកឲ្យបងប្អូនទាំងអស់គ្នាបានទស្សនាអំពីទស្សនវិជ្ជាបាននៅខាងស្រុកសំឡូតបាទនេះគឺទស្សនវិជ្ជាដែលខ្ញុំធ្វើដំណើរទៅខាងតាស្ទឹងថ្មដាចំការធូរ៉េនដែលស្ថិតនៅក្នុងស្រុកសំឡូតខេត្តបាទបាត់ដំបងហើយខ្ញុំនឹងបង្ហាញអំពីទស្សនវិជ្ជាផ្លូវចូលទៅដើម្បីចែកជូនបងប្អូនទាំងអស់គ្នាបានទស្សនាអំពីបាទ ស្ថានភាពនិងទស្សនវិជ្ជាដ៏ស្រស់ស្អាតនៅបាទស្ទឹងថ្មដាចំការទុរេននីពេលបច្ចុប្បន្ននៅឆ្នាំ2022យ៉ាងនេះសម្រាប់បងប្អូនដែលធ្លាប់លេងកំទៅលេងកំសាន្តក៏ដូចជាមិនដែលបានទៅលេងកំសាន្តអាចទស្សនានៅវីដេអូនេះខ្ញុំបង្ហាញទស្សនវិជ្ជាទាំងស្រុងតែម្ដងបាទឥឡូវនេះខ្ញុំធ្វើដំណើរដល់ផ្លូវចូលហើយនេះបងប្អូនបាទនេះគឺផ្លូវចូលទៅខាងស្ទឹងថ្មដានេះឯង បាទផ្លូវអត់តន់ចាក់កស៊ូទេបងប្អូនទៅរៀងជ្រៅបន្តិចបាទឥឡូវខ្ញុំបង្ហាញអំពីទិដ្ឋភាពដែលខ្ញុំធ្វើដំណើរបាទទៅដើម្បីឲ្យបងប្អូនទាំងគ្នាបានទស្សនាទិដ្ឋភាពនៅខាងក្នុងទាំងអស់គ្នាតោះយើងទស្សនាទិដ្ឋភាពដែលមានជាបន្តបន្ទាប់ដូចតទៅបាទ